ភូមិលវីកោះដាច់បងឆ្លងទូកទៅមិត្តទាំងញាតថើរាំងទាំងស្រស់ស្រាយក្រមុំកំឡោះទឹកមុខព្រីចរាយមិញពូតាយាយចោតសួរសុកទុក ខ្ញុំប៉ាកោះដាច់បងលួចប្រត់តែពួតទ្រូងបងស្ទើរស្លុតព្រួងសំភ័កមុខសម្បល់ស្រអានសាច់ណែនត្រលុកកំព្រីឪពុកនាងនៅតែម្ដាយ នអូតានងជួយធ្វើសាកសីរឿងខ្ញុំនឹងស្រីអ្នកកុំបរិយាយជួយលាក់អើយចិត្តកុំអើយខ្យល់ខ្ចាយបើអ្នកនេះ បងកេងមិនលក់ព្រោះនឹកប្រំប្រៃនៅតែស្រមៃឃើញនឹងភ័ក្ត្រា សូសៀងក្តាកៃអូនត្បាញក្រមាបងអំផ្ទះសាថ្ងៃណាជួបទៀត មលវីកោះដាច់បងឆ្លងទូកទៅមិត្តទាំងញាតថៅរៀងទាំងស្រស់ស្រាយក្រមុំកំឡោះទឹកមុខរីចរីយមិញពូតាយាយចោតសួរសុកទុក ខ្ញុំប៉ាកោះដាច់បងលួចប្រត់ទៅពួតទ្រូងបងស្ទើស្លុតព្រួងសំភ័កមុខសំមលស្រអានសាច់ណែនត្រលុកកំព្រីឪពុកនាងនៅតែម្ដាយ ស្ពានអូតានងជួយធ្វើសាកសីរឿងខ្ញុំនឹងស្រីអ្នកកុំបរិយាយជួយលាក់អើយចិត្តកុំអើយខ្យល់ខ្ចាយបើអ្នកនិយាយកុំ កមិនលក់ព្រោះនឹកប្រំប្រៃនៅតែស្រមៃឃើញនឹងភ័ក្ត្រាសូទៀងក្តាកៃអូនត្បាញក្រមាបងអន់ផ្ទះសា ngày nào chúm tiệc